how all of these are free stuff oh my god like anh ấy chết mà nói chứ ពឹមយីពឹមយីពឹមជំរាបសួរក៏ដូចជាសួស្តីដល់អ្នកនរគ្នាដែលកំពុងតាមដានទស្សនាវីដេអូនេះ and this is a nice day ឥឡូវហ្នឹងខ្ញុំនៅក្នុងក្រុង Seattle ហើយយើងកំពុងតែដើរទៅ office មួយដែលបើជាអ្នកនរគ្នាចង់ឃើញតែអត់ដឹងថាយ៉ាងណាយ៉ាងណីទេសំខាន់គឺវា cool សម្រាប់ខ្ញុំហើយមើលទេសភាពអ្នកអូខេអញ្ចឹងគាត់ថាទីមើលថាយើងនឹងទៅណាគឺ Facebook office Facebook Office ឥឡូវហ្នឹងឲ្យបងដើរទៅអីការសៀងថ្ងៃហ្នឹងពិតជាល្អមែនតើខ្ញុំនិយាយមែនអ្នកនរគ្នា Thank you. អូខេឥឡូវហ្នឹងចូលមកដល់ខាងក្នុងហើយហើយនេះគឺជាកន្លែងដែលយើងអង្គុយនេះដូចនៅ Rodwell អញ្ចឹងកប់សេរីហើយទៀតគេអត់ឲ្យថតវីដេអូនៅខាងក្នុងទេ sad guys បាទអី keep keep watching the video ខ្ញុំនឹងបង្ហាញអីដែលល្អល្អសម្រាប់អ្នកទាំងអស់គ្នាអញ្ចឹងនេះគឺកន្លែងដែលគេញ៉ាំអីហើយរបស់នេះរបស់ញ៉ាំសម្រាប់អ្នកធ្វើការនៅហ្នឹងគឺ everything is free free free free free ញ៉ាំបានអីបងដាក់ការទៅអហចេញមកវិញមិនសិនវិញអត់តែនេះឈប់ free right សូម្បីតែ iPhone case ក៏ free ដែរ Oh my god phone phone Oh my god like អានេះចិត្ត100ជាងណា Oh my god seriously free ទាំងអស់ I have like 3 of those because I keep forgetting បាសៃសៃអានឹងរបស់បាសៃសៃហ្នឹងហើយតែអត់ដឹងថាហេតុអីមិនមានអ្នកគាត់ទៅប្រុសចាំទៅគេគឺមាន like this like this ខ្ញុំ What's on your mind? It's cool. Sit. So glad you're here. របស់ខ្ញុំចង់និយាយថានៅក្នុងហ្នឹង everything is free ខ្ញុំគេចំអ្នកធ្វើការគេបានល្អហើយមានគ្រប់មានតែដូចថារបស់ CA ប្រហែលគឺនៅហ្នឹងចឹងនេះឯងបាច់ចេញទៅក្រៅ CA CA នៅក្នុងហ្នឹងយកក៏បានដែរគឺឋាននេះគឺជា rooftop នៅក្នុងអាគារហ្នឹងអាគារលេខ300ហ្នឹង rooftop ហ្នឹងគឺសម្រាប់គេធ្វើការគេ stress អីចឹងគេឡើងមកអង្គុយលើហ្នឹងសម្រាប់ គេឡើងអង្គុយលើហ្នឹងមើល views of នោះ Seattle ហ្នឹងគឺ downtown ឃើញទេហើយនៅ Space Needle នោះយន្តហោះនិយាយទៅមេឃទៅនេះអត់តលេណាយន្តហោះហោះចុះហោះឡើងរហូតហ្មងយីមែន Wow just so amazing និយាយទៅគេ treat អ្នកដែលធ្វើការឲ្យគេ ល្អខ្លាំងមែនតើគេព្យាយាមធ្វើមិនឲ្យអ្នកដែលធ្វើការឲ្យអ្នកនៅស្រុកនេះគឺធ្វើការមិនឲ្យសុបាយចិត្តឲ្យស្រឡាញ់កន្លែងកាំងហើយនោះ office គេមួយទៀតហ្នឹងនៅ ខាងនោះក៏ Facebook office អូ Pokemon Pikachu Where There Oh you're right it is Pikachu I couldn't even tell អត់យល់លុយមែនកប់សេរី So this is game room សម្រាប់អ្នកដែលធ្វើការគេមកលេង game គឺជាបន្ទប់ meeting របស់គេអ្នកតានេះចឹងប្រហែលថាយើងចង់ call អ្នកធ្វើការនៅប្រទេសផ្សេងដោយសារតែ Facebook មាន office ច្រើនកន្លែងមែនតើមាននៅថៃមានសិង្ហបុរីមានអីចឹងចង់មកថាយើងត្រូវការនិយាយជាមួយអ្នកនៅសិង្ហបុរីទៅអ្នកអីចឹងយើងអាចប្រើ code របស់អ្នកដែលនៅ office ផ្សេងផ្សេងទៅហើយយើងទេទៅហើយចឹងវា load លើ pop up លើ screen នេះហើយ ហើយអញ្ចឹងយើងអាច live call មួយគ្នា there's the big camera there ដូចនៅក្នុង office ដែរគេថតក្នុងរឿងមក Wow This is so clear is this using local network No internet How fast is this crazy It's HD bro come If you like call to uh, like Hong Kong or Singapore it's like this it's like super crystal clear It's like you're in the next room Yes yeah. No lagging no nothing What's the speed of internet here can I order oh, there's a Guess Wi-Fi watch? I'm gonna connect to the Guess Wi-Fi and can I test the speed? It, just... the, the thing will just hit the max. You can't even test it. Really? C ចាំមើលបន្ទប់មួយមួយមានឈ្មោះរបស់កន្លែងហ្នឹងគាត់ថានេះ C Sakura Conference Room ហើយនេះ like Union like in Washington Let's test the Yeah you the speed you test the speed it? Yeah I'm I'm recording Oh you're recording it okay Okay let me test speed Look it's it's no it's Facebook Mhm go let's see what's the speed អូ200 load ដល់200ហ្មងអូខេងាប់ហើយដាក់ upload Facebook video នឹង gas speed ហើយណាមួយអានេះវា max ហ្នឹងហើយវាអត់អាច show more than 100អេចឹងថ្ងៃក្រោយមកថាអូខេខ្ញុំត្រូវ upload video 2G 10G អញ្ចឹងមកអង្គុយនេះ5នាទីហើយ cool wow so នេះគឺកន្លែងបោកអ៊ុតសម្រាប់អ្នកធ្វើការនៅ Facebook អញ្ចឹងយើងគ្រាន់តែយកកៅអៅយើងយកមកតម្លាក់នៅនេះមកពេលគេបោកហើយគេយកមកដាក់នឹងឲ្យយើងវិញហើយមានតាមឈ្មោះរបស់យើង A B C D stuff like that ចូលមកអាគារមួយទៀតដែរនេះគឺអាគារផ្សេងទេអូខេនេះខ្ញុំពងសាក root beer just touch screen you know so fun Thank you. អ្នកនាងគ្នាចង់យ៉ានេះគឺជាធួនៅក្នុង Facebook Office ហើយដូចអ្នកនាងបានឃើញអញ្ចឹងគឺថារបស់ញ៉ាំរបស់អីគឺ free តែម្ដងហើយអ្នកធ្វើការហ្នឹងគឺលុយមែនតើ ហើយចង់និយាយថានៅក្នុងហ្នឹងមានតែបងមកក្រាមួយមួយដែលគាត់ជាខ្មែរចឹងអ្នកផ្សេងផ្សេងទៀតគឺមានមកពីថៃមកពីចិនមកពីឥណ្ឌាយ៉ាច្រើនអរគុណច្រើនអ្នកនរគ្នាដែលបានតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតមកដល់ចប់សង្ឃឹមថាអ្នកនរគ្នានឹង enjoy វីដេអូមួយហ្នឹងហើយមុនហ្នឹងខ្ញុំបាន visit Starbucks office ចឹងបើសិនជាអត់បានទស្សនាវីដេអូនេះអាច click ទៅមើលទៅហើយបើសិនជាចង់ទស្សនាវីដេអូទៀតអាច click ខាងនេះឬខាងនេះបានហើយបើជួយចិត្តកុំភ្លេច like share and yes give me thumb up and ฝากกด subscribe และตีนี้พร้อมบายเ e e you in the next จุ๊บคะแนนวิดีโอคอยติดบ๊ายบาย